អាត្មាភាពដែលជាបព្វជិតក្នុងពុទ្ធសាសនានេះនឹងនាំយក នៅអវាទរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនឹងមកសម្ដែង ប្រាប់ដល់អ្នកទាំងពីរមកជំរាបដល់អ្នកទាំងពីរដែលជាគូស្វាមីភរិយានឹងឲ្យ បានជ្រាប ដឹងអំពីពុទ្ធសាសនា ពុទ្ធសាសនានឹងជាភាសាបាលីប្រែ ជាខ្មែរថាពាក្យទូលមានព្រះបដៅរបស់លោក អ្នកត្រាស់ដឹងគឺពពុទ្ធនឹងឯងពុទ្ធសាសនាជាសាសនាមួយ ដែលតេតងនឹងជីវិតរបស់មនុស្សមិនតេតងអីនឹងអ្នកដែលស្លាប់ទៅហើយទេនឹងពុទ្ធសាសនាតេតងនឹងជីវិតរបស់មនុស្សទូទៅទាំងអស់ ព្រះអង្គបង្រៀនមនុស្សឲ្យទទួលខុសត្រូវនឹងកិច្ចការរបស់ខ្លួនខ្លួនដូចជាមេត្តាបិតាព្រះអង្គបង្រៀនទៅត្រូវ មានកិរិយាសង្គ្រោះដល់កូនប្រុសកូនស្រីរបស់ខ្លួននោះឯកូនប្រុសកូនស្រីព្រះអង្គទូលមានព្រានវដៅថាឲ្យចេះសង្គ្រោះដល់មេត្តាបិតារបស់ខ្លួនវិញទូលបង្រៀនអញ្ចឹងភាគីទាំងពីរហ្នឹង នេះសម្រាប់ស្វាមីភរិយាលោកបណ្រៀនស្វាមីក៏បីសង្គ្រោះ ដល់ភរិយារបស់ខ្លួនវិភរិយាក៏បីសង្គ្រោះដល់ស្វាមីរបស់ខ្លួន ពាក្យថាសង្គ្រោះនេះ បល័យថាសង្កេហៈប្រែជាខ្មែរថាជួយគ្នាទៅវិញទៅមកក្នុងជីវិតរស់នៅរបស់ ស្វាមីភរិយានេះ ព្រោះទាំង5យ៉ាងនេះជាកូនសោនៃសុភមង្គលសម្រាប់ជីវិតរបស់អ្នកទាំងពីរជា ស្វាមីភរិយានោះនឹងសូមឲ្យអ្នកជ្រាបយ៉ាងបានន័យថាក្នុងឱកាសនេះអាត្មានឹងសូមលើកសង្ឃៈធម៌5យ៉ាង របស់ព្រះសម្មាសម្ពុទ្ធមកសម្ដែងប្រាប់ដល់អ្នកទាំងពីរដើម្បីឲ្យចេះជួយគ្នាទៅវិញទៅមកនោះ ស្វាមីជាប្តីនឹងក៏បីសង្គ្រោះភរិយារបស់ខ្លួនដោយស្ថាន5យ៉ាងសង្គ្រោះទី1ត្រូវនិយាយសម្ដី វាចាទន់ភ្លន់សុភាពរាបសារទៅកាន់ភរិយារបស់ខ្លួននោះក្នុងមួយជីវិតនេះជាប្តីពាក្យភាសាដែលល្អគឺ បល័យលោកថាមេធុរៈវេចាសំដីផ្អែមដូចជាទឹកខ្មុំទី2បៃយវេចាសំដីដែលពេញចិត្តប្រពន្ធឬប្តីនិយាយទៅកាន់ខ្លួនក៏ពេញចិត្តនឹងស្ដាប់នៅពាក្យពេចសាស័ព្ទដែលប្តីនឹងស្ដីពូនមកកាន់ខ្លួនហ្នឹងហ្នឹងទី1សំក្រោះដែរចឹងក្នុងមួយជីវិត ទី2ហាមមិនឲ្យមើលងាយភរិយារបស់ខ្លួនកិរិយាដែលមើលងាយនឹងមានពីរយ៉ាងមើលងាយទី1គឺប្រើសម្ដីអសរោះប្រគោះបោះបោកទៅកាន់ភរិយារបស់ខ្លួនហ្នឹងសម្ដីគ្រូតគ្រៀនហ្នឹងមើលដូចជាទេសកម្មករដូចជាខ្ញុំបំរើរបស់យើងហ្នឹង ដែលជាវាយងាយនិយាយទៅកាន់ខ្ញុំកណ្ដោហ្នឹងមើលងាយទី2រោគទ្រព្យសម្បត្តិបានមកមិនប្រគល់ឲ្យភរិយាប្រពន្ធរបស់ខ្លួនថែរក្សាទេថែរក្សាទ្រព្យសម្បត្តិទុកដាក់ដោយខ្លួនឯងវេលាត្រូវការចាយប្រើប្រាស់បានឲ្យភរិយាដូចទៅទិញមកហូបអាហាររាល់ថ្ងៃព្រឹកឡើងបើកប្រាក់ឲ្យប្រពន្ធទៅផ្សារកិរិយាបែបនេះ មិនល្អទេសម្រាប់ប្តីប្រពន្ធហ្នឹងព្រោះយើងពិចារណារហេតុផលតើរឿងអីបានជាប្តីមិនប្រគល់ទ្រព្យសម្បត្តិទៅឲ្យប្រពន្ធរហេតុសារថាមកពីមិន ទុកចិត្តប្រពន្ធខ្លាចប្រពន្ធបញ្ជាទ្រព្យសម្បត្តិនឹងយកទៅឯណាមកឯណាលោបលាក់ទ្រព្យសម្បត្តិនឹងទុកយកទៅណាមកណាបានជាមិនអោយប្រពន្ធថែរក្សាទ្រព្យសម្បត្តិ សម្រាប់ប្តីប្រពន្ធមនុស្សទាំងពីរនេះទើបតែចិត្តជាមួយគ្នាទុកចិត្តគ្នាទៅវិញទៅមក100%បើសិនណាយើងមិនទុកចិត្តឲ្យប្រពន្ធថែរក្សាទ្រព្យសម្បត្តិទៅយកគេមកធ្វើប្រពន្ធមិនកើតទេនេះសម្រាប់ជីវិតស្វាមីភរិយាបើប្រពន្ធគេមានបញ្ញាគេគិតពិចារណា គេអាចនឹងតូចចិត្តនឹងជោគវាសនារបស់គេមកបានបរោះអញ្ចឹងជាប្តីហ្នឹងអត់ ប្រពន្ធគេប្រពន្ធឯងគេមាន ប្រាក់កាន់ពេញដៃប្រពន្ធឯងហ្នឹងទៅណាមកណាគ្មាន ប្រាក់អីតិចទូមានតិចទូចនៅដៃនឹងមានយកមានសរីសុសដីអីទេអានឹងសំជំរាបលក្ខណៈ7ហ្នឹងកុំឲ្យមានសោះកិរិយាមុនងាយភរិយារបស់ខ្លួនទ្រព្យសម្បត្តិរោបានប្រគល់ឲ្យភរិយាថែរក្សាទៅអានឹងជាពុពេញនីរបស់ ដូនតាយើងនឹងហើយជាអវាទរបស់ប្រពន្ធលោកទុកប្រាប់ថាប្តីឲ្យធ្វើយ៉ាងណាសង្គ្រោះទី3ត្រូវថែរក្សាចិត្តរបស់ខ្លួនឲ្យស្មោះត្រង់នឹងភរិយារបស់ខ្លួនហ្នឹងកុំឲ្យបែកបែកថ្ងៃមុខទៅបែកបែកងាករាយទៅលើស្ត្រីណាដទៃខុសពីភរិយារបស់ខ្លួនដែលជាប្រពៃណីនោះ សម្រាប់ពុទ្ធសាសនាព្រះពុទ្ធលោកសម្ដែងថាប្តីប្រពន្ធនេះគូសកលនេះជាប្រពៃណីរបស់មនុស្សសត្វលោកនោះហើយរឿងនេះមិនមែនរឿងថ្មីទេជារឿងចាស់ដែលមានពីយូរយារណាស់មកហើយប្តីប្រពន្ធនេះសំបីតែសត្វដេរឆានក៏មានញីមានឈ្មោលដែរ រហូតដល់ទៅដើមរុក្ខជាតិដើមឈើក៏មានញីមានឈ្មោះដែរយើងដឹងស្រាប់ឲ្យយើងអ្នករៀនហ្នឹងដើមឈើបំផុតនឹងរុក្ខជាតិមានញីមានឈ្មោះដែរបានថារឿងស្រីប្រុសញីឈ្មោះជាប្រពៃណីរបស់សត្វលោកគេហៅធម្មជាតិផ្ដល់មកឲ្យអញ្ចឹងប្រពន្ធលោកថាប្តីប្រពន្ធហ្នឹងជាប្រពៃណីតែបើមានលើសពីមួយហ្នឹង អានឹងឈប់ប្រពៃណីហើយប្រពុតថាគ្រឿងអបាយមុខគ្រឿងវិន័យហាក់បីដូចយើង ទៅស្វែងរករោគកាចសាហាវឬទៅយកភ្លើងមកដុតគ្រួសារយើងនឹងឲ្យខូចខាតអន្តរាយណាដែលមានសេចក្តីសោកក៏ហើយយើងគិតមើលដែលស្រីណាគេសុខចិត្តឲ្យយើងទៅរោគប្រពន្ធទី2ទី3ពីម្នាក់មានទៅនៅលើលោកនេះ ហើយតើដល់យើងទៅមានតែគេដឹងគឺជុំមានសន្តិភាពឯក្នុងគ្រួសារសុភមង្គលជុំមាននឹងពុទ្ធលោកសំដែងចឹងលោកថាប្រាប់បានថាកុំឲ្យយើងមើលសម្លឹងមើលរូបស្ត្រីជុំវិញខ្លួនយើងហ្នឹងជុំវិញខ្លួនគឺ បានន័យថាមកផែនដីខ្លួនយើងចំណុចសូន្យកណ្ដាលបើកាលណាយើងមើលមិនលែងមាន ស្ត្រីណាដែលមាន រូបរាងសម្ផស្សសោភ័ណភាពឲ្យជាងប្រពន្ធយើងទេប្រកាសជាមានណា តែម្ដងឃើញអញ្ចឹងចិត្តយើងក្រាកងាករីតែបើសិនណាយើងមើលឃើញក៏បីយើងគិតថានារីស្ត្រីទុកដូចជាកូនអញទុកដូចជាប្អូនអញទុកដូចជាម្ដាយអញមីមីភេទស្រីគោរពអញ្ចឹងដែលយើងនឹកឃើញអញ្ចឹងចិត្តយើងស្ងប់នៅប្រពន្ធលោកប្រាប់វិធីគ្រប់បែបណានៅបើមើលមើលសង្កត់លក្ខណៈហ្នឹងនេះសូមឲ្យយើងគោរព ទៅតាមសង្ឃៈធឿននោះសង្គ្រោះទី4ប្រគល់នៅសេរភាវៈជាធំជាក្នុងគ្រួសារនឹងអាចមុខទៅប្រព័ន្ធថែរក្សាធ្វើជាមេគ្រួសារចាត់ចែងកិច្ចការងារទាំងអស់នៅក្នុងគ្រួសារថាសុភាវៈដែលជាធំគឺមេគ្រួសារហ្នឹងអសង្គ្រោះទី5ត្រូវចេះទំនុកម្រងគ្រឿងសម្លៀកបំពាក់គ្រឿងអលង្ការតុបតែងរាងកាយ ឲ្យដល់ភរិយារបស់យើងតាមលទ្ធភាពមកពុទ្ធលោកពន្រៀនចឹងទៀតព្រោះស្ត្រីឲ្យតែឈ្មោះថាស្រីនៅលើโลกនេះគឺតែងតែមានការតាក់តែងរៀបចំរាងកាយជាងបុរសឲ្យតែឈ្មោះស្រីនៅលើផែនដីពើសម្បល់អីក៏ដែលត្រូវការតុបតែងរាងកាយជាងបុរសមាននៅក្នុងគ្រួសារយើងយើងគេសំបីតែឪពុកម្ដាយយើងតែយើងធ្វើ ក៏ទៅណាមកណាចូលទៅរួបរួមពិធីអីឃើញម្ដាយហ្នឹងក៏រៀបចំតុបតែងរាងកាយចឹងឪពុកចឹងគឺបញ្ចឹងបានប្រពុតឲ្យយើងជួយទំនុកបំរាប់គ្រឿងប្រដាប់តាក់តែងរាងកាយសម្ភារបំពាក់ដល់ភារយារបស់យើងតាមលទ្ធភាពដែលយើងអាចធ្វើបានបើយើងធ្វើអញ្ចឹងបានភារយាសប្បាយចិត្តនឹងយើងគិតថាប្តី គេគិតគូរតាំងពីគ្រឿងសម្លៀកបំពាក់តុបតែងរាងកាយអលង្ការហ្នឹងឲ្យដល់ខ្លួនហ្នឹងគឺពេញចិត្តមានសេចក្តីនឹងវាបក់ក្ដៅមកលើប្តីកាភៈក្តីព្រាវកាន់តែខ្លាំងឡើងមកលើប្តីហ្នឹងដោយសារយើងចេះទំនុកម្រង គ្រឿងសម្លៀកបំពាក់គ្រឿងអលង្ការតុបតែងនឹងជាធ្លាប់សង្គ្រោះទី5ដែលយើងត្រូវសង្គ្រោះភរិយា នេះសម្រាប់ភរិយាសង្គ្រោះស្វាវែងវិញដោយ ស្ថាន5យ៉ាងដូចគ្នា ទី1ត្រូវធ្វើមហូបអាហារគ្រឿងបរិភោគអសម្រាប់ជីវិតរបស់មនុស្សទូទៅ នោះឲ្យទៀងទាត់ពេលវេលាទម្លាប់គ្រួសារយើងបរិភោគម៉ោងណាពេលណាដល់ពេលត្រូវឆ្អិនមិនយើងនឹកថាទៅចាំអញឃ្លានបានអញទៅធ្វើមហូបនឹកយ៉ាងហ្នឹងខុស ព្រោះយើងសង្គ្រោះដល់ប្តីយើងដែលស្រេកឃ្លានទៅធ្វើការហើយមកវិញឃ្លានអាហារម្ដងត្រូវមានអាហារឆ្អិនបរិភោគបានបើសិនណាប្តីត្រឡប់មកវិញហើយឃ្លានអាហារហ្នឹងមកមើលមកហូបអាហារទៀមមិនទាន់មានអីឆ្អិនទៅបើកឆ្នាំងអត់មានបាយអត់ចង្ក្រានអត់មានភ្លើង សេចក្តីសេកឃ្លានជារូបមួយធំសម្រាប់មនុស្សទីទៅតែឃ្លានចិត្តអត់សប្បាយទេចិត្តមួយមកហើយហើយដល់អញ្ចឹងសាកសួរគ្នាទៅវិញទៅមកថាធ្វើអីស្មានណែហែមតែដាំបាយអីសួរប្រពន្ធឆ្លើយមកមិនសូវសមរម្យឆ្លោះប្រកែកគ្នារហូតដល់ទៅវាយទៅទៀសតក់គ្នាឈាមច្មោះឈាមមិនជាងការរហូតដល់បាក់ម៉ែកមេឃរហែកធៀងលេងលះគ្នាព្រោះតែប្រពន្ធមិនគោរព ការធ្វើម្ហូបអាហារនោះអានឹងទី1តែទី1នេះ ដែលយើងប្រកាន់ថាទៀងទាត់ពេលវេលាបានលើកឹកណាតភរិយានោះมันមានកិច្ចការក្រៅផ្ទះទេភរិយានៅជាមេផ្ទះថែរក្សា ទ្រព្យសម្បត្តិធ្វើម្ហូបអាហារនោះបានយើងប្រកាន់ទៀងទាត់បាន តែបើភរិយាមានការងារក្រៅដែលអត់យកមកក៏បានត្រូវយើងសម្រួលគ្នា ព្រោះមានការងារក្រៅផ្ទះរៀងខ្លួននេះសំជារៀនចឹងសង្គ្រោះទី2ថែរក្សាទ្រព្យសម្បត្តិដែលប្តីរកបានបុគ្គលឲ្យយើងទុកដាក់ហើយប្របីថែរក្សាទ្រព្យសម្បត្តិឲ្យគង់វង្សល្អកុំឲ្យចាយវាខ្ជិះជាយរឿងមួយដោយ យើងមិនគិតខ្លាចអស់ចង្ការរបស់ដែលមិនត្រូវចាយគឺយើងចាយដែរអានេះកុំឲ្យមានចាតែយើងទៅចាយទៅលើម្ហូបអាហារយើងគិតថាមិត្តក្នុងគ្រួសារយើងមានប្រមាណហើយយើងទិញមកតម្រូវទៅមាត់មកឲ្យសល់ជាជាចង់ពីព្រោះយើងមិនរោមកសម្រាប់តែបរិភោគទេចាយវាទៅលើកិច្ចការដទៃទៀតច្រើន ក្រៃលែងប៉ុនចាំអាត្មាប្រាប់ក៏យើងយល់ដែរធ្វើអីក៏ប្រាក់ដែរអានេះចឹងអញ្ចឹងត្រូវចេះផ្គត់ផ្គង់ទ្រព្យសម្បត្តិហ្នឹងវិញមួយយ៉ាងទៀតមានគេតរិយយុជះធ្វើបន់កុសលអីតែជួយយើងជ្រះថ្លាជួយទៅបើចាំប្រាប់ប្តីទៅដល់ប្តីមកក៏ជម្រាបប្តីថាបានចូលបន់ធ្វើកុសលផលបន់ គេមានយាយតាមករិញគេឲ្យចូលធ្វើបន់សាងកត់សាងសាលាសាងអីក៏លើកកុសលដែលយើងធ្វើជូនដល់ប្តីឲ្យត្រីអបផងអនុមោទនាបានបន់ទាំងអស់នេះវាចាយវាយអីដែលយើងចង់បានគ្រឿងអលង្ការមាសពេញអីតុបតែងរាងកាយឃើញពេញចិត្តកុំតែអន្ទែងប្រាប់ប្តីសិនខ្ញុំទៅឃើញគ្រឿងតុបតែងរាងកាយចង់បាន ប្រាប់ប្តីសិនវាថាមិនដាប្រាប់ខ្មែរជាទូទៅមិនដាខ្វល់ខ្វាយតែអើយតែពេញចិត្តប្រពន្ធល្អហើយចង់ទិញអីក៏បានមិនដាចិន្តិទេអានឹងសំជំរាមចាអានឹងប្រាប់ខ្មែរបើយើងឃើញយើងចង់បានយើងមិនប្រាប់ប្តីទេស្មើតែយើងមិនគោរពប្តីទេខ្វះការគោរពប្តីអញ្ចឹងត្រូវប្រាប់សិនប្រកាសជាបានណាស់ប្រុសខ្មែរហ្នឹងអាត្មាហ៊ានតែនេះអញ្ចឹង ក៏ឃើញមើលទៅទូទៅទាំងអស់ទៅនឹងការគោរពប្តីវិញណាមកខ្ចីបុលអីបើមិនស្គាល់ទេ អាចដឹងថាមនុស្សនឹងហើយខ្ចីទៅមិនអោយទេអានឹងយើងដោះស្រាយទៅបញ្ហា ទៅមកអោយអោយទៅវាខូចការមនុស្សដែលគួរអោយប្រាប់ប្តីសោះនេះនោះគេមកខ្ចីឲ្យគួរអោយមកអោយប្តីទាំងនេះការចាយវា ទ្រព្យសម្បត្តិហើយដូចទ្រព្យសម្បត្តិដូចដឹងហើយនៅលើយើងដៃយើងទាំងអស់ប្តីត្រូវការធ្វើអីខ្វះខាតប្រាប់យើងយើងប្រគល់ជូនប្តីទៅតាមសេចក្តីត្រូវការហើយម្យ៉ាងទៀតធម្មតាមនុស្សទៅណាមកណាតែងតែមានប្រាក់នឹងជាប់ក្នុងខ្លួនខ្លះវាមិនអត់សោះទេហើយបើយើងជាភរិយាល្អមិនចាំប្តីសុំទេ បដិស្ងាត់ស្ងាត់ទៅលោបបើកមើលកបោបដិនេះប្រាប់ទេបើថាវាមានតិចពេកយកយើងយកទៅដាក់ឲ្យបើចាំបដិសុំទេអានេះទំនុកបំរុងទៅបដិក្នុងប្រកាសឲ្យធ្វើដំណើរយល់ទេហើយណាមកចាំបដិសុំនេះទៅបើកឃើញមានសាលប្រមាណតិចដូចយើងយកទៅដាក់ថែមមក កុំមកចាំប្តីដឹងដល់គេទៅបើកឃើញប្រាក់ប្តីដឹងដល់ណាយកមកឲ្យប្រពន្ធគេគាត់គាត់ហើយសบายចិត្តត្រេកអរនឹងប្រពន្ធចេះគិតគូរដឹងការខ្វះខាតនីតិ3សង្គ្រោះប្តីដែលថែរក្សាចិត្តឲ្យស្មោះត្រង់នឹងប្តីដែលកុំឲ្យបែកបែកងាករេទៅលើ បរោះណាដតីដូចគ្នានឹងប្តីយើងថាមិនឲ្យសម្លឹងមើលរូបបរោះជំវិញខ្លួនទេ តែមើលមិនលែងមានអ្នកណាហ្នឹងនឹងល្អជាងប្តីទេហ្នឹងចា៎នឹងចាំបើយើងមើលឃើញត្រូវគិតថាបរោះនេះជាកូនអញប្អូនអញបងអញស្អីអញចិត្តស្ងប់មកយើងមនុស្សស្រីហ្នឹងវាវាឲ្យកំហុសទោសអាក្រក់នឹងជាងបរោះបរោះបើខេខូចស្រីញីអីក៏នៅគេ នៅតែមានអធិស្ស្រ័យគេមិនអោយថោកទៀតទេគាត់ថាមនុស្សវាខេខូច នឹងស្រ័យតែយើងនេះតែមានការមិនល្អគេតាមគេសង្កេតគេមើលហ្នឹងតែកាលណាឃើញមែនគេប្រើសម្ដីអាក្រក់អាក្រក់ណាស់មកលើយើងវាអស់សេរីសួស្ដីនេះតែគេប្រើពាក្យស្រីកាកៃស្រីចិត្តចៅស្រីភេទប្តីស្រីកងោកមាសអីនេះសាតរៀងអត់ល្អចាត្រូវថែរក្សាចរិយាមេរិយាឲ្យទៅជា នារីស្ត្រីមួយដែលមានលក្ខណៈល្អប្រសើរជាភរិយាដ៏ល្អសម្រាប់ជីវិតរបស់យើងហើយទី4ត្រូវសង្គ្រោះដោយ មិនធ្វើខ្លួន ជាស្ត្រី ជាប្រពន្ធកុំជាលែពីព្រោះយើងជាមេគ្រួសារបើយើងខ្ជិលហើយរបស់ទ្រព្យក្នុងផ្ទះអន្តរាយខូចបាត់ទាំងអស់ដែរអត់មានមើលថែរក្សាទេគេថាឲ្យតាំងចិត្តជាស្ត្រី ភារយាដែលព្យាយាមអសាសកិច្ចការទាំងឡាយទាំងពួងក្នុងគេហដ្ឋានហ្នឹងសង្គ្រោះទី5ត្រូវចេះទទួលបដិសន្ធារៈរតិចំពោះជនជាញាតិមិត្តរបស់យើងក្តីប្តីក្តីឲ្យស្មើគ្នាញាតិមិត្តរបស់យើងគឺម៉ែយើងឪយើងបងប្អូនមីមីកូនក្មួយយើងសាច់ញាតិប្តីគឺម៉ែក្មេកឪក្មេកបងប្អូន អន្តរាញាតទាំងពីរនេះក៏បីយើង ធ្វើការរាក់ទាក់អាស្រ័យឲ្យស្មើគ្នាកុំឲ្យខ្ពស់ទៀតខ្លះរាប់អានតែម៉ែឪបងប្អូនឯងទេណាយកចិត្តទុកដាក់ជាទីបំផុតមកឲ្យរាក់ទាក់អស់ពីចិត្តពីឆ្លើមខាងប្តីមកស្មើស្មើរាក់ទាក់បោស្រាវស្រាវអត់ដូចគ្នាទេនាងបង្កើតបញ្ហាមួយអត់ល្អទេយើងកុំភ្លេចតែប្តីមនុស្សដូចតែយើងដែរ គេឃើញគាត់ម៉ែឪយើងមកយើងរាក់ទាកមិនតែម៉ែឪបងប្អូនរបស់រាក់ទាកម៉ែគេឃើញអីនេះវាថ្លឹងថ្លែងដល់រងរាយទាំងប្រពន្ធអញឲ្យគេរាក់ទាកទៅម៉ែឪបងប្អូនគេអស់ពីចិត្តពីខ្លាំងម៉ែឪឯងមកស្រាលស្រាលហើយហើយគេអន់ចិត្តប៉ុន្តែនិយាយអត់បាននេះគាត់ថ្នាំថ្នាក់ក្នុងចិត្តដូចបុរាណថាគឺថាហាទៅវាស្លាក់ជាទៅវាស្លែង ស្ដោះទៅលើមេឃធ្លាក់មកលើទ្រូងឯងចម្បាញ់អរៈកដៅកាហាយតែម្នាក់ឯងបើថាទៅកើតរឿងទៅជែកនេះតែថាប្រាប់ប្រពន្ធនៅទៅជែកគាត់ថាអើយឯងនេះរាប់អានដល់ម៉ែឪឯងទេម៉ែឪខ្ញុំមកនឹងរាប់អានបើថាតថាអញ្ចឹងប្រពន្ធខាងម្ល៉េះអត់និយាយក៏ទៅសុចិត្តលីបធ្វើឲ្យប្តីនឹងថ្នាំងថ្នាក់ចំពោះយើងដោយសារការបដិសន្ធារៈនោះវាមិនស្មើគ្នា នេះចំណុចមួយសំខាន់បំផុតបើយើងរាប់អានឲ្យស្មើគ្នាប្តី មើលឃើញសបាយចិត្តនឹងយើងទាំងប្រពន្ធគេចិត្តបានគេរាប់អានស្រឡាញ់ម៉ែឪគេម៉េចម៉ែឪឲ្យមកដូរគ្នាដូចជាធ្វើឲ្យប្តីនឹងមានចិត្តមានភាពក្តីភាព ធ្ងន់មកលើយើងនៅទៅទីហ្នឹងទុកចិត្តលើយើងអានឹងសំអជ្រាបអានឹងកិរិយាសង្គ្រោះគ្នាទៅវិញទៅមក រវាងប្តីនិងប៉ុននេះជាកូនសោសុភមង្គលជីវិតអីណាហើយបើសិនណាយើងធ្វើមិនបានទេអត់យូរទេបើផ្ទុយអត់យូរទេសន្លក់សម្លឹងអាក៏ហឹមគ្នាអាมันរួចទេនៅនឹងជាអវាទរបស់ព្រះសម្មាសម្ពុទ្ធដែលសម្ដែងទុកឲ្យសម័យភិយាសង្គ្រោះគ្នានោះក៏បីចង់ចាំយកទៅអនុវត្តប្រចាំជីវិតរបស់ផងយើងនោះនេះជាចំណងដៃ អាចចំណងដៃបោះនេះគ្រាន់តែនិមិត្តរូបទេគឺថាចង់ដៃឲ្យពោជ័យឲ្យយើងបានសុខបានចម្រើនជោគជ័យសុខស្ដីក្នុងជីវិតប្តីប្រពន្ធគឺគាត់ប្រតិមេតាចិត្តរបស់គេគឺចង់ឲ្យយើងបានសុខទេតែអត់អត់មាន ប្រសិទ្ធភាពឲ្យស័ក្តិសិទ្ធិស័ក្តិសិទ្ធិគឺធ្វើ5យ៉ាងមិញហ្នឹងយកទៅអនុវត្តទៅជោគជ័យសិរីសុខស្ដីឲ្យជីវិតរបស់យើងទាំងពីរនាក់